រឿងថ្មពណ៌មាសស្ថិតនៅក្នុងភូមិមួយ មាន បរិះចំណាំម្នាក់ជាជាងឆ្លាក់ថ្មដែលរស់នៅក្នុងផ្ទះដ៏តូចមួយ តែគាត់មិនមានប្រពន្ធកូនទេគាត់តែងតែយកថ្មឆ្លាក់ជារូបចម្លាក់ផ្សេងផ្សេងយ៉ាងស្រស់ស្អាតដើម្បីលក់ផ្គត់ផ្គង់ជីវភាពរបស់គាត់ជារៀងរាល់ថ្ងៃ គាត់តែងតែធ្វើដំណើរទៅក្នុងព្រៃដើម្បីទៅរកថ្មភ្នំយកមកឆ្លាក់ជារូបផ្សេងផ្សេងពេលនេះខ្ញុំដល់ពេលដែលទៅរកថ្មហើយបើមិនបានទៅរកថ្មថ្ងៃនេះទេនឹងមិនមានថ្មសម្រាប់ឆ្លាក់យកទៅលក់ឡើយថ្ងៃណាហើយឥឡូវខ្ញុំប្រញាប់ធ្វើដំណើរទៅសិនបើមិនអញ្ចឹងទេនឹងមកដល់ផ្ទះវិញយប់ជាមិនខាន និយាយហើយគាត់ក៏បានធ្វើដំណើរចាកចេញទៅលោកគាត់ធ្វើដំណើរទៅដល់កន្លែងដែលគាត់ទៅពុះថ្មដោយសពដងហើយគាត់ក៏និយាយថាខ្ញុំដើររកថ្មអស់ជាច្រើនកន្លែងមកហើយហាក់ដូចជាមិនមានថ្មណាល្អដូចមុនសោះមើលថ្មនេះចោះពិបាកពុះហើយថែមទាំងសាច់ថ្មមិនល្អទៀតពិបាកណាស់ខ្ញុំអើយតើគួរទៅរកនៅទីកន្លែងណាទៅជាងឆ្លាក់ថ្ម បានអស់សង្ឃឹមតែពេលនោះមានសំឡេង ចេញមកពីណាក៏មិនដឹងតើលោកមកទីនេះមានការអ្វីអូតើនេះជាសំឡេងអ្វីទៅខ្ញុំមក ទីនេះគ្រាន់តែរកថ្ម យកទៅធ្វើរូបចម្លាក់ប៉ុណ្ណោះសូមសួរថាលោក ជាអ្នកណាដែរខ្ញុំមិនមែនជាមនុស្សហើយក៏មិនមែនជាបិសាចដែរខ្ញុំគឺជាទេវតាដែលថែរក្សានៅទីនេះប៉ុណ្ណោះ អូព្រះអើយលោកទេវតាខ្ញុំមក ទីនេះរហូតហើយ តែមិនដែលបានជួបលោកទេហើយខ្ញុំក៏មិនមានកំណត់អាក្រក់អីដែរគ្រាន់តែរកថ្មភ្នំបន្តិចបន្តួចយកទៅឆ្លាក់រូបដើម្បីចិញ្ចឹមជីវិតតែប៉ុណ្ណោះមិនអីទេ យើង បាន សង្កេតមើលលោកជាយូរមកហើយ លោកគឺជាមនុស្សល្អណាស់ថែមទាំងមានការតស៊ូព្យាយាមទៀតខ្ញុំនឹងជួយលោកពិតឬតើលោកនឹងជួយអ្វីមកខ្ញុំក្រែងលោកត្រូវការថ្មយកទៅឆ្លាក់រូបមែនទេ យើងប្រកាសជាដឹងសូមលោកដើរតាមពន្លឺនេះទៅ លោកនឹងឃើញថ្មជាច្រើន លោកនឹងពេញចិត្តវាជាក់ជាមិនខនបាទអរគុណលោកទេវតាដែលបានប្រាប់ផ្លូវខ្ញុំខ្ញុំលាសិនហើយបរោះជាជាងចម្លាក់ក៏បានធ្វើដំណើរតាមពន្លឺនោះគាត់ក៏បានជួបនឹងថ្មល្អជាច្រើនអូព្រះអើយ មានថ្មល្អច្រើនណាស់ បើយកទៅធ្វើរូបចម្លាក់ពិតជាលក់ដាច់គ្មានសមួយទេគាត់ក៏ចាប់ផ្ដើមប្រមូលថ្មនោះតែគាត់ក៏បានក្រឡេកឃើញថ្មមួយ ដែលខុសពីគេ មានពន្លឺរស្មីពណ៌មាសចែងចាំងជាខ្លាំងតើនេះជាថ្មអ្វីទៅ ហាក់ដូចជាមានលក្ខណៈខុសពីគេណាស់ខ្ញុំនឹងយកវាទៅសិនពេលនោះគាត់ក៏បានយកថ្មពណ៌មាសនោះទៅផ្ទះរបស់គាត់ហើយអ្វីខ្ញុំមើលទៅថ្មនេះមានអារម្មណ៍ប្លែកម្ល៉េះ ខ្ញុំនឹងធ្វើអ្វីម្យ៉ាងជាមួយវាខ្ញុំគិតមើលសិនអូនឹកឃើញហើយខ្ញុំនឹងឆ្លាក់ថ្មនេះឲ្យទៅជាក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ព្រោះថាពីមុនមកខ្ញុំមិនដែលមានកូនស្រីទេខ្ញុំនឹងឆ្លាក់ថ្មនេះឲ្យទៅជាក្មេងដ៏គួរឲ្យស្រឡាញ់បន្ទាប់ពីនិយាយហើយគាត់ក៏បានចាប់ផ្ដើមឆ្លាក់ថ្មពណ៌មាសនោះដោយសេចក្តីស្រឡាញ់យកចិត្តទុកដាក់និងប្រុងប្រយ័ត្នបំផុតមិនហ៊ានធ្វើប្រហែសឡើយ។ គាត់បានចំណាយពេលអស់រយៈពេលជាច្រើនម៉ោងដើម្បីឆ្លាក់វា ទីបំផុតគាត់ក៏បានឆ្លាក់ចេញជារូបក្មេងស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់អោរូបចម្លាក់ក្មេងស្រីតូចអើយខ្ញុំបានធ្វើឯងឡើងមកយ៉ាងប្រណិតខុសពីរូបចម្លាក់ដតីទៀតខ្ញុំពិតជាស្រឡាញ់ឯងខ្លាំងណាស់យើងនឹងដាក់តាំងឯងឲ្យនៅជាមួយយើងហើយចាប់ទុកឯងដូចជាកូនស្រីបង្កើតយើងអញ្ចឹងបន្ទាប់ពីគាត់បានឆ្លាក់រូបចម្លាក់ក្មេងស្រីនោះរួចរាល់ហើយ គាត់ក៏បានរៀបចំទុកដាក់នាង ក្នុងផ្ទះយ៉ាងត្រឹមត្រូវប៉ុន្តែមានរឿងអភូតហេតុមួយ បានកាត់ឡើងនៅពេលយប់រោគចម្លាក់ក្មេងស្រីនោះក៏បានคล้ายទៅជាមនុស្សដ៏គួរឲ្យស្រឡាញ់ម្នាក់លុះព្រឹកឡើង បរោះជាជាងចម្លាក់ក៏បានភ្ញាក់នឹងខ្លួន ហើយក៏បានឮសំឡេងមួយ កំពុងតែហៅគាត់ថាលោកពុកលោកពុកថ្ងៃភ្លឺហើយដល់ពេលដែលលោកពុកត្រូវទៅធ្វើការហើយ គាត់ក៏បានភ្ញាក់ឡើងមកយ៉ាងមានការភ្ញាក់ផ្អើលដោយឃើញក្មេងស្រីម្នាក់នៅជិតគាត់គាត់ក៏សួរនាងថាអោក្មេងស្រីដែលគួរឲ្យស្រឡាញ់អើយតើឯងមកពីណាមិនក៏ហៅយើងថាពុកអញ្ចឹងយើងមិនដែលមានកូនទេពីមុនមកលោកពុកជាពុករបស់ខ្ញុំពុកបានឆ្លាក់ខ្ញុំចេញពីថ្មផមេនោះពេលនេះខ្ញុំបានប្រាជាកូនរបស់ពុកហើយគាត់ក៏បានមើលទៅរូបចម្លាក់ដែលគាត់តាំងនោះ គឺមិនឃើញមែនគាត់ពិតជាមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់កូនពុកដ៏គួរឲ្យស្រឡាញ់ពុកពិតជាស្រឡាញ់កូនខ្លាំងណាស់មិននឹកស្មានថាមានថ្ងៃនេះទេពុកសប្បាយចិត្តរកអ្វីព្រៀបផ្ទឹមបំបានទីកូនពុកនឹងចិញ្ចឹមកូនឲ្យកូនធំឡើងយ៉ាងស្រស់ស្អាតមិនឲ្យកូនពិបាកឡើយចាពុកកូនក៏ស្រឡាញ់ពុកដែរនៅពេលដែលគាត់បានរស់នៅជាមួយក្មេងស្រីនោះគាត់ពិតជាមានអារម្មណ៍រីករាយជារៀងរាល់ថ្ងៃ ទោះគាត់មានជីវភាពមិនសូវល្អមែនតែគាត់ខិតខំធ្វើការ មិនដែលឈប់ឈរឡើយដើម្បីកូនរបស់គាត់ថ្ងៃមួយគាត់បាន ធ្វើរូបចម្លាក់អនុស្សាវរីយ៍ជាច្រើនដើម្បីយកទៅលក់ប៉ុន្តែ ដោយសារតែកូនរបស់គាត់រៀងរពឹសបន្តិចក៏បានធ្វើឲ្យរូបចម្លាក់ខូចបែកបាក់មិនអាចយកទៅលក់បាន។ ហេតុអ្វីក៏កូនរពឹសយ៉ាងនេះឆាប់ចេញទៅក្រៅទៅពេលនោះកូនរបស់គាត់ក៏បានយំ ហើយរត់ចេញទៅក្រៅហេតុអ្វីក៏ពុកស្ដីឲ្យខ្ញុំបែបនេះពីមុនមក ពុកមិនដែលស្ដីឲ្យខ្ញុំទេ ខ្ញុំនឹងចាក់ចេញពីគាត់ មិនឲ្យឃើញមុខខ្ញុំទៀតទេហឹមខ្ញុំមិនគួរស្ដីឲ្យកូនបែបនេះសោះ ខ្ញុំទៅតាមរកកូនខ្ញុំវិញសិនគាត់ក៏បានដើររកកូនស្រីរបស់គាត់កូនសំឡាញ់តើកូននៅទីណាមានឮពុកហៅទេកូនត្រឡប់មកផ្ទះវិញមកណាកូនសំឡាញ់ពុកមិនស្ដីឲ្យកូនទៀតទេនៅពេលដែលគាត់បានរក នៅក្បែរផ្ទះហើយ តែនៅតែរក មិនឃើញគាត់ក៏បានទៅរកកូនគាត់នៅក្នុងព្រៃ ចំណែកឯក្មេងស្រីបានធ្វើដំណើរចូលទៅក្នុងព្រៃយ៉ាងជ្រៅក៏ឃើញផ្ទះមួយ ហើយក៏ដើរចូលទៅក្នុងផ្ទះនោះតើមានអ្នកណានៅទីនេះទេ ពេលដែលក្មេងស្រីនោះសួរហើយរំពេចនោះ មានយាយចាស់ម្នាក់មួយចេញមកប៉ុន្តែក្មេងស្រីម្នាក់នោះ មិនដឹងថាយាយចាស់ជាធ្មប់ឡើយអូ ក្មេងស្រីដ៏គួរឲ្យអាណិតហេតុអ្វីបានជាឯងមកទីនេះ មើលទៅឯងពិតជាឃ្លានខ្លាំងណាស់ហើយឯងសម្រាប់ទីនេះមួយយប់សិនហើយយើងនឹងរៀបចំកន្លែងហូបចុក និងកន្លែងគេងឲ្យទៅឯងមិនចាំបាច់បារម្ភទេ ជាយធ្មប់នោះ បានគិតក្នុងចិត្តថាហាហាហាពេលនេះ យើងមានចំណីឆ្ងាញ់មាត់ហើយ ព្រោះឯងជាក្មេងដែលកើតចេញពីថ្មមាស យើងនឹងស៊ីឯងហើយយើងនឹងមានកម្លាំងទ្វេដងបរោះជាជាងចម្លាក់ក៏បានមកដល់ព្រៃដ៏ជ្រៅតែនៅតែរកមិនឃើញអោទេវតានៅក្នុងព្រៃនេះអើយតើលោកដឹងថាកូនខ្ញុំនៅទីណាទេ កូនរបស់លោកពេលនេះកំពុងមានគ្រោះថ្នាក់ហើយត្រូវបានមេធ្ងប់ចាប់រក្សាទុកដើម្បីទុកស៊ីជាចំណីអាហារ យើងនឹងឲ្យត្បូងវីតាមីនមួយទៅលោកដើម្បីកម្ចាត់ថ្មប់នោះលោកត្រូវតែយកត្បូងទៅប៉ះមេថ្មប់នោះ ហើយមេថ្មប់នឹងស្លាប់ជាជឿមិនខនបាទអរគុណខ្ញុំនឹងប្រញាប់ទៅជួយកូនរបស់ខ្ញុំថ្ងៃនេះ យើងនឹងយកឯងជាចំណីរបស់យើងយើងនឹងស៊ីឯងយើងទ្រាំមិនបានទេតែកុំសេខ្ញុំអីខ្ញុំចង់ត្រឡប់ទៅជួបបងរបស់ខ្ញុំវិញសូមដល់លែងខ្ញុំទៅពេលនោះ ឪពុកក្មេងស្រីក៏បានមកដល់ផ្ទះយាយធ្មប់យាយធ្មប់យាយជ្រើសតែដោះលែងនិងប្រគល់កូនឲ្យខ្ញុំវិញមកឯងជាស្អីបានជាហ៊ានបញ្ជាយើងឲ្យដោះលែងក្មេងស្រីនេះយ៉ាងងាយងាយម្ល៉េះយើងគឺជាឪពុករបស់នាងយើងមិនខ្វល់ទេយើងនឹងស៊ីទាំងឯងថែមទៀតខណៈពេលនោះបរោះជាជើងចម្លាក់ក៏បានយកត្បូងវេទមន្តនោះទៅគប់ចំយាយធ្មប់ ហើយស្លាប់បាត់ទៅប៉ុកអើកូនសុំទោសថ្ងៃក្រោយកូនមិនធ្វើអញ្ចឹងទៀតទេ មិនអីទេកូនពេលនេះអស់អីហើយពេលនោះពួកគេក៏បានប្រមូលយកមាសប្រាក់របស់យាយធ្មប់នោះទៅចែកអ្នករស់នៅក្នុងភូមិជាមួយគ្នា ហើយក៏បានយកទៅ ពង្រីកមុខរបររបស់ពួកគេបន្ថែមទៀតពួកគេបានរស់នៅជាមួយគ្នាយ៉ាងមាន សេចក្តីសុខជារៀងរហូត។